ជីវិតខ្ញុំកើតមកហើយក៏ជួបតែទុក្ខឬមួយទេវតាលោកកំណត់ឲ្យសេចក្តីទុក្ខវាគូនឹងខ្ញុំចុះឯណាក្តីសោកដែលពួកយើងខំបងស្រន់ឬមួយក៏ជាតិមុនពួកយើងមិនបានធ្វើបន់នឹងគេគូខ្វែងខ្ញុំពេលនេះជ្របុកជ្របល់វាស្ទើរតែគៀងចង់ឲ្យដេកលក់មកភាំងឲ្យភ្លេចលៀងអស់នៅកម្មាដិតកាលអាយុ 18ស្គាល់គ្រប់ជាតិហើយនៅភាពជឿសាសតាំងពីកើតមិនដឹងឃើញមុខប៉ះហើយលើគាត់នៅឯណាក៏មិនដែរជាទុកជីវិតសុខមិនប្រកបកើតលើផែនដីមួយនេះខ្ញុំព្រមទទួលថាវាជាទុកកម្មមិនដែលស្គាល់សុខទទួលហើយថាកំណត់ជាទុករស់មិនដែលឃើញសុខជប់ទុករហូតទៅ forever ខ្ញុំជប់ទុកខ្ញុំតែអង្គុយសង្កត់រោគដំណោះស្រាយផ្លូវដើម្បីទុកដែលឈានជើងទៅមុខខ្ញុំមិនដែលស្រក់ទឹកភ្នែកទោះដឹងបញ្ហាវានៅចំពោះមុខទោះបញ្ហាវាធំឬតូចខ្ញុំមិនដែលធ្លាប់គិតថានឹងរត់ទោះខ្ញុំជាកូនតែក្រំពៀដែលគេតែងហៅថាកូនអត់ពុកខ្ញុំមិនដែលបាក់ទឹកចិត្តនឹងពាក្យគេចាក់គេរកពីព្រោះខ្ញុំនៅមានម៉ែសម្រាប់ រើសថ្ងៃអនាគតម៉ែមិនដូចជាពុកពេលជួបបញ្ហាក៏តែងរត់ចោលគ្រួសារឡើយខ្ញុំចង់តែរត់គេចចេញពីកំណត់មនុស្សតែមិនដឹងទៅ ធ្វើយ៉ាងណា ចង់ស្រែកសួរទេវតាតែទោះយ៉ាងណាក៏មានបានកាចង់បានព្រះលោកផ្ដាំមកថានៃអាវ៉ាកំណើតជាទុក អ្នកណាកំណត់វាសនាធម្មជាតិឬក៏ទេវតាហេតុអ្វីក៏ពួកលោកចាឲ្យវាសនាខ្ញុំវាខុសគេកើតមកអត់ប៉ះតាមទាំងវាសនាមិនខ្ពស់ដូចគេឬមួយកម្មខ្ញុំសាងពីពំពេ មកតាមប្រដំទេខ្ញុំដល់ពេលនេះចិត្តខ្ញុំប្រាប់ខ្ញុំថាទៅរកប្រឆាំងនឹងវាសនាទោះតាមលោកមិនមេត្តាខ្ញុំធ្វើតែរកប្រឆាំងនឹងទេវតាអ្នកមិន ចិត្តអ្នកហាក់ដូចជាគ្មានករណីតែខ្ញុំនឹងប្រាប់ខ្លួនឯងថាខ្ញុំនឹងកំណត់វាសនាជីវិតជាទុកជីវិតសុខមិនប្រកបកាត់លើផែនដីមួយនេះខ្ញុំព្រមទទួលថាវាជាទុកកម្មមិនដែលស្គាល់សុខទទួលហើយថាកំណត់ជាទុករស់មិនដែលឃើញសុខជួបទុករហូតទៅ forever